ចិនស្មោអូស្រីថាខុសស្តង់ដាអូស្រីទៀមទាស្នេហាអូស្តង់ដាលុយឡានថ្មីមិនដែលដឹងសថ្លៃខ្ពស់ហុំមីជាចំឡាយផ្លែកណាស់លោកគេក្តីស្នេហាស្រីស្អាតចិត្តធំគួរឲ្យរអាស្តង់ដាស្រីស្អាតតែគិតស្តង់ដាលុយឡានវីឡាជាសំខាន់បាក់ឌីសែត ខដាក់កុំហោះប្រុសមានភក្តីមិនយល់ទេស្នេហ៍អូនជាអ្វីទៅកលយានបាត់ពីសែរូបង ដោយបំណងលោភលួងសាមានចិត្តមានស្នេហ៍តែលើលុយឡាន ស្រីថាក្រតទួលមិនបានទេតាំងវាសម្រងលើកំពុងហ៊ុនស័យស្នេហ៍អប្រិយឃើញតែប្រាំងចៃបណ្ដឹងតែកំរិនមិនអាណិតចិនប្រខ្លះសោះស្រស់មាសមេ ចំនួនចង់ឲ្យគង់ក៏ប្រកបក្រមិនយករកតែមានឃ្លានសម្បត្តិកាត់តម្លៃក្តីស្រឡាញ់ដូរទិញដូចជាទំនិញផ្សារដូចជាគោគង់ទីស្នេហាក្រណាស់ពុំងារសុំទោសផងចង់ ស្មានតែស្នេហ៍ដូចស្រីធម្មតា មិនដឹងចិត្តប្រាំងលុបដូរស្នេហ៍ស្តង់ដាស្រីស្អាតពិតជាអស្ចារ្យលក្ខខណ្ឌស្តង់ដាហួសការស្មានបាក់ពីសែតចិត្តស្មោះដាក់គុំហុកប្រុសមានភក្តីមិនយល់ទេស្នេហ៍អូនជាអ្វីទៅកលយ៉ាងបាក់ពីសែតរូបបងដោយបំណង ប់លន់សាមាន ចិត្តមានស្នេហ៍តែលឺលុយឡានស្ដីថាក៏ទទួលមិនបានទេអាងមានសម្រងលើកំពង់ហួយវិស័យស្នេហ៍ប្រេឃើញតែប្រាំងចៃវណ្ណងប្រាក់កម្រិនមិនអាណិតចិត្តប្រុសខ្លះសោះស្រស់មានមេជាប្រៅហើយបើយ៉ាងឈានមួយចំនួនចង់ឲ្យខ្ញុំក៏បបោក្រមិនយករកតែមានគ្លៀនសបានកាត់តម្លៃក្តីស្រឡាញ់ដូរទិញដូចជាទំនិញផ្សារ ឲ្យជាចាក់អរ៉ាចំបៃរីងរេក្នុងនាមជាប្រុងស្នេហ៍បន្តឲ្យខកកំប្រុសតែក្រត្រីក្រមេលើដីប្រុសឯណាដែលថាមិនត្រូវការមានបាន គឺចង់ឲ្យតែវាមានឲ្យច្រើនច្រើនច្រើនតែបក្រធ្វើយ៉ាងណាឲ្យវាមិនភ្លាមភ្លាមភ្លាមគូស្រីនាងយល់កុំយកស្នេហាកុំរៀបដួងចិត្តធ្វើឲ្យជីវិតប្រុសកំសត់ឯកាជឹកចិត្តប្រុងគ្នាអង្គមានសម្រងលើកំពុងហ៊ុននិស័យស្នេហ៍អប្រៃឃើញតែប្រាំងចៃវណ្ណដាក់កំរិនមិនអាណិតចិត្តប្រុសខ្លះសោះស្រស់មាសមេជាព្រឹកហើយបើយ៉ាងឈានមួយជំនាញចង់ឲ្យខ្មុំក ក៏មិនយករកតែមានឃ្លានសម្បត្តិកាត់តម្លៃក្តីស្រឡាញ់ដូរទិញដូចជាទំនិញផ្សារដូចជាកលខើពីស្អាងឬសម្រងលើកំពងហ៊ូនិស័យស្នេហ៍អប្រៃឃើញតែប្រាំងចៃវណ្ណឹងដាក់កម្រិតមិនអាណិតចិត្តប្រូខ្លាសស្រស់មាសមេជាប្រឹងហើយបើយ៉ាងឈានមួយជំនាញចង់ឲ្យខ្ពងកបបោក្រមិនយករកតែមានឃ្លានសម្បត្តិកាត់តម្លៃក្តីស្រឡាញ់ដូរទិញដូចជាទំនិញផ្សារដូចជាកលខើពីជាតិ ស្នេហ៍មានដំតាចិនស្មោអូស្រីថាខុសស្តង់ដាអូស្រីស្អាតមានស្នេហាអូស្តង់ដាលុយឡានថ្មីស្មោះខ្វះធនធានអូស្រីថាគ្មាននិស័យអូបើមានលុយឡានថ្មីអូស្រីទទួលដៃពីរ